ធ្វើបាបខ្ញុំពេកហើយឲ្យស្រឡាញ់មនុស្សដែលមិនអាចស្រឡាញ់ដឹងទេបេះដូងខ្ញុំពេលនេះមិនខុសអីពីគេលួចបាញ់ចង់ដកចិត្តវិញក៏រឹតពីបាក់ពីមុនគេប្រាប់ខ្ញុំថានៅស៊ីងកល មិនដេញដោលព្រួងក្រុមពេលឃើញតែលន់ខំលួចស្រឡាញ់គេម្នាក់ឯងគិតគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈុំឈួតទៅគេមិនបានស្រឡាញ់យើងទេឈុំជឿគេថាគេមិនទាន់មានសង្សារ con hứa មិនដេញដោលព្រួងគ្រប់ពេលឃើញតែលូនខំលួចស្រឡាញ់គេម្នាក់ឯងទឹកគេក៏មានចិត្តតិចតិចតែមកដល់ពេលនេះទើបយល់ច្បាស់ឈប់ឈួតទៅគេ con អារម្មណ៍សោកខ្លួនឯងណាហូឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេឈប់ជឿគេថាគេមិនទាន់មានសង្សារគ្រាកូន